បាទជំរាបសួរជំរាបសួរបងប្អូនជំរាបសួរបាទហ្នឹងហើយបាត់ពី YouTube នេះហាងយូបាទយូខែបាទរវល់ពេកហ្នឹងហើយថ្ងៃនេះខ្ញុំមានបាទមានឧបករណ៍មកចែកម្លេចបាទចែកម្លេចមួយទៀតបាទចែកម្លេចបងប្អូនចែកម្លេចពីរឿងចង់និយាយពីរឿងអាគុយណាអាគុយម៉ូតូយើងយើងចូលរឿងហ្មងតើហ្នឹងហើយមិនបាច់ពេញឆ្ងាយពេកហ្នឹងហើយកុំធ្វើឲ្យដូចថាវីដេអូហ្នឹងវាវែងពេកបងប្អូនម៉ូតូបងប្អូនដែលថាធ្លាប់ ប្រើអាគុយហើយបងប្អូនធ្លាប់មានបញ្ហាអាគុយហ្នឹងវាឆាប់ខូចផងអីផងដេដាក់អាគុយទៅ ដេទៅតែខ្ញុំមើលតែ4 5ខែចាប់ដើមកិច្ចកក់ហើយអញ្ចឹងខ្ញុំមានវិធីមួយខ្ញុំគិតថាខ្ញុំម៉ូតូខ្ញុំក៏អញ្ចឹងដែរបាទអឹមស្លាស់ហ៎បងបងប្អូនហ្នឹងហើយអានេះបាទខ្ញុំមានថ្មប្រភេទនេះថ្មលីស្យូមបាទថ្មលីស្យូមខ្ញុំក៏មកយកមករៀបធ្វើជាអាគុយវាទៅ ហ្នឹងហើយអានេះខ្ញុំបង្ហាញអ្នកនេះបន្តិចជាទូទៅប្រើអាគុយប្រភេទនេះណាបងប្អូនបាទនៅស្រុកនេះជាទូទៅគឺល្អបំផុតហើយអាគុយហ្នឹងបាទខ្ញុំប្រើបាន6ខែបងប្អូន6ខែហើយខូចហើយដូរម្ដងម្ដងវាហ្នឹងហើយ5 4500បាតបាទ4500បាតដែរណាហ្នឹងហើយចូល7 80000ខ្មែរយើងដែរយើងនិយាយទៅឥឡូវឥឡូវខូចមួយទៀតអាគុយនៅថ្មីចេះបាទហ្នឹងហើយ ខេអាគុយដើមដើមទេតែ4ពែទេពួកអាហ្នឹង4ពែ12វ៉ុល4ពែហ្នឹងហើយឥឡូវខ្ញុំលែងយកហើយអាពវៀនខាងក្នុងវាខ្ញុំក៏មកកាត់បាទវានៅចេះបងប្អូនហ្នឹងហើយខ្ញុំកាត់ក្បាលចេញ ហើយយកផ្លាកអីវាចេញព្រោះមាន6បន្ទប់1 2 3 4 5 6បាទហើយមកបន្ទប់2វ៉ុលមកបន្ទប់2វ៉ុលវាតជាស៊េរីឡើងចុះឡើងចុះជាស៊េរី ហ្នឹងហើយហើយធ្ងន់ផងវាមានវាបានតែ4អំពែហ្នឹងយ៉ាងតែនេះខ្ញុំក៏បាន កាត់ក្បាលហើយយកផ្លាកវាចេញឲ្យអស់អញ្ចឹងទៅខ្ញុំក៏បានឈូសបន្ទប់នេះមួយនេះមួយហ្នឹងចេញអស់បាទឲ្យវាស្មើដើម្បីខ្ញុំយកអា small lithium ហ្នឹងដាក់បាទហ្នឹងហើយដាក់តែមើលទៅហើយស្រាលជាងគ្នាបើមិនដុំតូចមួយយើងចង់តច្រើនក៏បាន យើងជឹងតមកពេញនេះមកយើងយើងសេរីសេរីចង់និយាយថាវាសេរីទៅ3ដុំទេ ថ្មថ្មហ្នឹង3ដុំវា12វ៉ុលជាងដែរតែយើងយើងគេហៅប្រកួបគ្នាប្រកួបយំពែបាទប្រកួបចិនចាននេះដើម្បីយំពែឲ្យច្រើនតែនេះបាទប៉ានេះដុំនេះ9ដុំ9ដុំនេះ9 9គ្រាប់នេះវាចង់និយាយសពេចគេប្រាប់ថាសពេចគេប្រាប់មកបាទគេប្រាប់ថា9 9900មីលីអឹម ហើយអញ្ចឹងគេចង់និយាយថាមកគ្រាប់នេះវា9អំពែជាងបាត់ហើយតែវាអត់ដល់ទេយើងវាយតែ5អំពែចុះហ្នឹងហើយក្នុងមួយគ្រាប់5អំពែហើយខ្ញុំប្រកួត2មកទៀតវា3គ្រាប់ វា15អំពែហើយអាគុយដើមដើមមានតែ4អំពែហ្នឹងបងប្អូន4អំពែអាគុយដើមរបស់វាណាហើយខ្ញុំរៀបអានេះទៅវាបាន15អំពែហ្នឹងហើយហើយក៏វាធនីទៀតវាធនទៀតបាទហើយក្នុងមួយក្របក្នុងមួយកូនវាក៏ខ្ញុំវាស់ឲ្យមើល ក្នុងមកកូនវាវាប្រាប់ថា3.7បាទ3.7ហ្នឹងហើយ3.7ហើយវាតាមមកបាទដល់4ដល់4 4វ៉លបងប្អូនណាអញ្ចឹងមានន័យថាត្រឹមត្រូវរបស់គេអូខេតែវិធី ការតវិធីការរៀបហ្នឹង បាទយើងត្រូវត្រូវត្រូវមាន អា balancer ហ្នឹងផងហ្នឹងហើយ balancer ហ្នឹងវាធ្វើតួនាទីជាស្អី balancer នេះវាធ្វើតួនាទីសម្រាប់ សម្រាប់អឺរាយបាទរាយភ្លើងឲ្យស្មើគ្នាក្នុងមួយសែលមួយសែលចង់និយាយតែ12វ៉ុលគឺតែ3សែលហ្នឹងទេតែប៉ុណ្ណេះទេ12វ៉ុលហើយតែប៉ុណ្ណឹងណាតែអំពៀវាតិចហើយអញ្ចឹងយើងគួបទៅ បាទយើងគួបគ្នាខ្ញុំគួបទៅបូក1 2 3 បូកដក1 2 3ដកអានេះបូកយើងប្រចាស់ក្បាលខ្ទុយគ្នាបងប្អូនហ្នឹងឥឡូវចាប់ដើមតបាទហើយមួយទៀតបាទ balancer ឃើញគេប្រាប់បាទវាមានវាមាន b b បូកនេះបាទ b បូកនេះវាតមកជាមួយក្បាលខាងបូកមកជួរនេះមកបាទហើយខាងនេះបាទខាងដកម្ដងអានេះ b ដកបាទយើងតខាងដកមកជួរមក ហើយចាំយើងតជាស៊េរីបាទដកបូកមកហើយឆ្លងមកខាងនេះបាទដកបូកហើយអញ្ចឹងក្បាលធំធំវាបូកដកនៅនេះបាទហើយនេះអា B2 បាទអា B2 នេះគឺជាខ្សែ balance ហើយយើងតមកពួកយើងធម្មតាយើងតឆ្លងមកអញ្ចេះណាហ្នឹងហើយយើងយក B2 នេះតភ្ជាប់ខ្សែនឹងទៅ balancer វាហើយនៅ B1 នេះដូចគ្នាហើយយើងតទៅយើងតទៅបូកទៅដកអញ្ចឹងដូចគ្នាទាំងអស់ហ្នឹងបាទ4ជ្រុងហ្នឹងហើយអញ្ចឹងយក B1 ហ្នឹងតបជាប់មកវាជួយ balancer ហើយខ្សែទៅប្រើកាងបងប្អូនខ្សែប្រើកាងនេះបាទ P បូក P បូកណា1 P ដក1អញ្ចឹងមានន័យថាបូកដក1 តែប្រើការទាំងចេញផងទាំងបញ្ចូលផងហើយពេលណាយើងបញ្ចូលខ្លាំងឧបករណ៍ពួកនេះបាទពួកឧបករណ៍ពួកអា MOSFET ពួកអា transistor ពួកនេះវាធ្វើការវាធ្វើការរាយភ្លើងឲ្យស្មើគ្នាហើយកាលណាពេញទៅវាដាច់មកបាទអូខេចាប់ដើមតឥឡូវខ្ញុំប្រកួតខ្ញុំប្រកួតវាបោកបោកសិន ខ្ញុំអត់មានអាម៉ាស៊ីនស្អាតចុចហ្នឹងបងព្រោះយើងអត់ទាន់ថាតថ្មហ្នឹងច្រើនច្រើនអញ្ចឹងយើងខ្ញុំគាត់នៅយកមកធ្វើជាគំរូឲ្យបងប្អូនបាទចែកម្លែកហ្នឹងហើយអូខេខ្ញុំសូមផ្អាកវីដេអូមកបន្តិចខ្ញុំតវាបន្តិចវាហាងយូរដែរណាកុំឲ្យវីដេអូវាវែងពេកហ្នឹងហើយចាំខ្ញុំតហើយចាំខ្ញុំឲ្យខ្ញុំខ្ញុំដាក់ឲ្យមើលសារថ្មី អូខេបងប្អូនអូខេហ្នឹងហើយបានបន្តហើយបាទហ្នឹងហើយប្រើពេលវេលាយ៉ាងច្រើននាទីដែរមិញហ្នឹងហើយនេះខាងនេះខាងបោកបងប្អូនហ្នឹងហើយបោកយើងជាប់ឲ្យអស់មកបាទហើយចុះមកសេរីបាទអានេះខាងដកយើងសេរីមកបោកមកជួរកដាលមកបាទហើយឡើងទៅវិញសេរីមកបោកខាងឆ្វេងហ្នឹងហើយដូចគ្នា ពោះយើងសេរី3ដុំណាហ្នឹងហើយខាងណាបាទដកបាទនេះខាងដកអានេះខាងបោកដែលយើងយកទៅប្រើការហ្នឹងបាទអូខេខ្ញុំឆែកសិនខ្ញុំវាស់សិនតើវាឡើងប្រហែលវ៉ុលមុននឹងបន្ត BMS បាទខាងណាខាងណាអើបោកនៅខាងណាដកនៅខាងណាអូ បាទ11វ៉ុលជាងហើយរួចចឹងទៅយើងយកទៅសាកភ្លើងឲ្យវាពេញទៅវាចូល13វ៉ុលបាទអូខេហើយនេះខ្ញុំភ្ជាប់ជាមួយ BMS សិនគេឲ្យភ្ជាប់ពីខាងដកតែមុនបងប្អូន តបាទតរួចហើយបងដកហ្នឹងហើយគួខ្សែពីរណាខ្សែហ្នឹងវានេះអត់មានខ្សែធំហ្នឹងហើយមកឆាប់ខ្ញុំរកអីទ្របវាបន្តិចសិនហើយខ្ញុំបិទកៅជាសះបើខ្ញុំបានត្រៀមអានេះមកបាទស្នោបាទញាត់ខាងខាងទៅទុកវាកុំឲ្យវាគ្រីមផ្លងកុំឲ្យបាទពោះនៅក្នុងតោអញ្ចឹងខ្ញុំតោវាលាក់វារត់ចុះឡើង ញ៉ាត់ខាងនេះបន្តិចទៀតញ៉ាំលំអីបាទឥឡូវបិទកាយជាសាសស្រាលតិចមួយបិទកាយជាសាសជាប់អត់ទេនេះ នៅថ្ងៃមុននៅថ្ងៃមុនយកទៅដាក់ឥឡូវយើងមកវាស់បាទយើងវាស់យើងវាស់ភាគរយបាទពោះថ្មវាមិនមែនថ្មថ្មីដែរណាបាទមកវាស់ភាគរយ CCA របស់វាហ្នឹងហើយវាស់គុណភាពបាទវាស់គុណភាពវាអូខេឥឡូវចុចទៅ battery test ណា CCA ដាក់ខ្ទង់40អំពែវាអស់ទំ40ហ្នឹងហើយ40អំពែអាឆែកមើលឆែកមើលឆែកមើលអូខេអូអត់បានបញ្ចូលវាអានេះបាទភាគរយវាអានេះអានេះ100%អាគុយ 45 CCA ឆាច8%ហ្នឹងបាទឆាចញ៉ាំ8%ហ្នឹងបាទឥឡូវភ្លើង12វ៉ុលតែថ្មវាវាអស់ភ្លើងណាដល់អីទេអូខេឥឡូវទៅដាក់ក្នុងម៉ូតូតាមដល់ហើយម៉ូតូអអគុយខូចប្រហែលថ្ងៃហើយអត់បានផ្លាស់អគុយខ្ញុំខ្ជិលផ្លាស់ពួកផ្លាស់ទៅដដែលដដែលឥឡូវបាទមកបាក់ បាក់កាត់ដៃមកខាងហើយយកក្បាច់គួងទុកតបន្តិចបាទកាត់ហ្នឹងហើយអង្គុយនៅក្រោមកាត់ហ្នឹងណានេះម៉ូតូភ្លើងម៉ូតូភ្លើងបាទ tám lại tăng thành mua khăn rồi à? so em nó là cái con trường đó giò cùi cái trứng នេះដាក់នេះយ៉ាមកអពុយទៅទេតែមកនេះស្រាលតែខ្លាំង ថ្មលីធៀមអឺថ្មលីធៀមចិត្តតែច្រឡំហៅលីធៀមលីធៀមអេជាប់លឹកជាប់កាត់ចឹងដើមខាងអ៊ុយអូខេដាក់ហើយចឹងហើយដាក់ដេមក តិចអាមកហើយត្រូវបានបាទ ta so bà con ông con đang ngày nhâm xong bắt chọc biết ô để trong này ông con đang ngày phần này phá bàn dư vậy